ជំរាបសួរបងប្អូនសាកមួយទៀតអើយដឹងស្អីស្អីទេជាយាមក៏ជាយាមអានេះពួកម៉ូទ័រម៉ូទ័រមិនដកហើយបងប្អូននេះហើយខ្ញុំមកដាក់ដាក់ពូលីហើយចាំមើលខ្ញុំខ្ញុំសាកមួយយ៉ាងទៀតខ្ញុំបានផ្សារភ្ជាប់ខ្លះៗដែរនៅជើងនេះយោត់ បាទកែយកមកដាក់ឲ្យវាចេញភ្លើងមានបោកដកអញ្ចឹងណាខាងក្នុងវាចេញមកខ្សែ3កន្លះថ្ងៃតែបើហាងម៉ូតូកន្លះថ្ងៃឲ្យទុំមកដល់នេះម៉ោង2:10ក្តៅក្តៅខ្លាំងណាស់ឥឡូវមកអង្គុយសាក់អានេះទៀតថ្ងៃមុនបងប្អូនថ្ងៃមុនភ្លើងដាច់1ម៉ោងជាងខ្ញុំថាបើរបស់ខ្ញុំធ្វើឲ្យដាច់ស្រេចខ្ញុំមិនបាច់នៅងឹតទេ ខ្ញុំដាក់ដាក់ពលីពួកអាធំពលីពួកអានសិនបងខោអាវពួកអាថងប្រដេកហ្នឹងហើយហើយខ្ញុំចង់ធ្វើអញ្ចេះសារនេះហើយខ្ញុំប្រើអង្គស៊ីទ័រអង្គស៊ីទ័រ1500វ៉ាត់ហើយឲ្យ ប្រើនឹងម៉ូទ័រអានេះម៉ូទ័រម៉ាស៊ីនបោកអាវដែរពួកអាម៉ូទ័រស៊ីភ្លើង220មើលមកឃើញនេះចុះ ស៊ីភ្លើង220របស់ Samsung ចាំងមើលណា220 50 Hz បាទហើយមានកងដងអានេះម៉ូទ័រពួកនេះវាស៊ីភ្លើងតិចភ្លើងវា220មែនតែវាប្រភេទម៉ូទ័រដែលប្រើកងដងណាមិនមែនពួកម៉ូទ័រដែលថាប្រើយើងប្រើខ្ជូងហ្នឹងឲ្យស៊ីភ្លើងខ្លាំង ភ្លើងភ្លើងចំនួនភ្លើង VC ខ្លាំងតែអំពែ VC តិចហើយខ្ញុំសាកអានេះខ្ញុំសាកដកជាមួយ Anxitor ហើយយកអាគុយម៉ូតូហ្នឹងដាក់ឲ្យជាមួយ Motor Google អឺរបបខ្សែអស់អត់បានមូលវាត្រឹមត្រូវហើយខ្ញុំយក motor នេះយកទៅទៅតបញ្ជាប់ជាមួយអានេះឲ្យវាទាញ ទាញដូចថាយើងយកភ្លើងពីពីអានេះមកទៅបញ្ចូលអាគុយវិញចូលអាគុយហើយចេញពីអាគុយចូលអាម៉ូទ័រមកឲ្យម៉ូទ័រវិលទៀតសាកមើលវាបញ្ចូលគ្រាន់អត់សាកឲ្យអស់លទ្ធភាពបាទនេះបានយើងអាចបើថាវាបញ្ចូលអាគុយវាបញ្ចូលទៅលឿនជាងដូចថាវាចូលវាចូលលឿនជាងចេញណា យើងប្រើការបានហើយអាគុយយើងមិនប្រើអាគុយប៉ុណ្ណឹងយើងអាចប្រើអាគុយធំជាងនឹងអានេះអានេះជាជំរឿសប្រហែលជាចុងក្រោយសម្រាប់គ្រឿងនេះដល់អាគ្រឿងមុនមុនឃ្លីបមុនមុនអាហ្នឹងនៅសាកមួយយ៉ាងផ្សេងរបស់វាទៀតឆ្នៃប្រឌិតមួយមួយយ៉ាងរបស់វាទៀតអាហ្នឹងផ្សេងតែនេះខ្ញុំសាកពួកយកភ្លើងភ្លើង DC យកមកបវលម៉ូទ័រ AC ហ្នឹងហើយ Fumator AC វាស៊ីភ្លើងតិចជាងវាស៊ីអំពែរតិចជាងហើយប្រើ Angsiator 1500វ៉ាត់វាអស់រួចគេមកសាក់សាក់មកណាមកខ្ញុំដាក់ណាបបវល់ហើយវល់ហើយអូរបត់ណារបត់ទៅណាខ្សែណារបត់កំប្រាប់តែអគុយអស់ភ្លើង ដងទៀតបាទណាបាទហើយបាទបងប្អូនវិលខ្លាំងណាស់ភ្លើងចេញពីអគុយម៉ូតូហើយយកមកអង្គស៊ីទ័រសាក់មើលហើយខ្ញុំយកម៉ូតូនោះទៅភ្ជាប់ហ្នឹងហើយប៉ុណ្ណឹងសិន start to learning design. cúi ọp lương cúi quyền lương môi rồi mới dạ lương lương rọt rồi hơi chăm vó ấm pe vó ấy rồi buồn mới về cho cúi bàn ọt หลอดเคืองที่นะเงียบหน่อยอ๋อเคยចាំមើលបងអានេះនៅសាកភ្លើងផ្ទះសិនណាភ្លើងរត់សិនចង់ដឹងថាវាដើរទៅទេទេវាស៊ីប្រហែលអំពែវាស៊ី00.4អំពែ ចាំមើលភ្លើងចេញទៅវាស់អាកន្លែងភ្លើងចេញសិន សាក់របស់ភ្លើងតិចភ្លើងវាឡើងប្រហែលជប់ជប់កាមេរ៉ាផងភ្លើងចងពណ៌ក្រហមសិនឆក់អុយឆក់គ្នា ដាក់ដាក់ចូលគុយ36វ៉ុតចូលគុយមិនបានទេវាចូលទៅញ័រហ្មងចូលគុយទៅតឹងហ្មងសិនមកចូលវាលន់ខ្ញុំយកកណាត់ទ្របជើងវាសិននេះយឺតមែនទេហ្នឹងភ្លើងចេញ36វ៉ុល hai cái máy nhân tích dân cho mở cái cô cho cô đi về xây mà nó bè đám khang rộng ô oh chua lần tiên kia kia ngưng Chuyện là ngưng rồi Rồi Tăng phết Và thập cho một thầy buôn này thà Cho ra miền là cùi thơm một con À cùi này là cùi về khâu rồi មកធ្វើម៉ូតូវាចុងខូចហើយផ្លាស់ពីភ្នៀវមកពីម៉ូតូភ្នៀវមកហើយនឹងយកមកសាច់អង្គស៊ីវទ័រឡើង1500វ៉ាត់នោះវាអស់មិនរួចអស់ចឹងទៅបើថាម៉ូតូនេះវាវិលតាខ្លួនឯងគេថាវិលទៅទេទេវាវិលបានហើយបើមិនអស់អស់អស់អានេះគេដូចថាវាដាច់ទាញទៅវាដាច់ទាញនេះដាច់ហ្នឹងតើមានអាគុយធំមួយថ្ងៃនោះអត់មានអាគុយធំទៀតអូបាទភ្លេចហើយភ្លើង ភ្លើងឡើងចេញ36វ៉ុលបើថាចុះអាគុយ210វ៉ុលតែមួយទោះបីអាគុយធំក៏ដោយក៏នៅតែ210ដដែលហ្នឹងនៅ12វ៉ុលដដែលណាហើយបើយើងបញ្ចូលទៅវាក៏នៅនៅនេះដែរនៅនៅតឹងម៉ាស៊ីនទុកចិត្តយើងរ24 24ហើយយើងមកបែងចូលអង្គស៊ីទ័រអង្គស៊ីទ័រវិញហើយជាមួយវាបញ្ចូលពវលដូចថាវល់ទាញខ្លួនឯងរួចអត់ហើយនេះ ជំរឿសចុងក្រោយដែលខ្ញុំយកប្រហែលជាជំរឿសចុងក្រោយដែលខ្ញុំយកអគុយមកធ្វើមកទៀងធម្មតាគ្រឿងគ្រឿងមុនមុនខ្ញុំនឹងព្យាយាមប្រើភ្លើងខ្លួនឯងទៀងខ្លួនឯងអញ្ចឹងណាអានេះវាស៊ីភ្លើងតិចមែនស៊ីអំពីទឹកភ្លើងគាត់នឹងចំនួនភ្លើងវ៉ល់វាខ្ពស់មែនវាហៅពួកអាភ្លើងភ្លើងភ្លើង AC តែនេះម៉ូទ័រពួកអាម៉ូទ័រនេះឯងដូចជំរាបខាងលើចឹងម៉ូទ័រ សិនបោកកៅអៅមកពីជប៉ុននោះឥឡូវគេមានលក់តែម៉ូទ័រទេទេហ្នឹងគេពុះវាមិនសិនបោកកៅអៅចាស់ចាស់មកនៅកន្លែងអេតចាយគេលក់ឡើង3000ជាងបាតហ៎ជាប់40ម៉ឺនខ្មែរយើងហ៎គេមានលក់តែតែនេះខ្ញុំបានមកទេទេពួកជាងជាងជាមួយគ្នាដែលថាគេមិនដឹងធ្វើអីគេយកមកឲ្យខ្ញុំឆ្នៃប្រឌិតអញ្ចឹងអានេះនៅសារភ្លើងផ្ទះសិនតែដឹងថាភ្លើងចេញខ្លាំង ភ្លើងវាចេញខ្លាំងណាស់ចេញល្អអំពែវាខ្លាំងមកសាក់តេះអំពែមសារីមកឆក់គ្នាមកខ្ញុំស៊ីមិនអំពែគឺយើងឆក់គ្នាយើងដឹងថាអំពែវាឡើងមិនដឹងហ្នឹងយកបោកដកជាប់គ្នាអញ្ចឹងទៅអឺពីអំពែជាចិត្ត3អំពែតែប៉ុណ្ណេះខ្ញុំអង្គុយ បាទហើយធ្វើម៉េចបានអង្គុយមើលប៉ុណ្ណឹងឯងបាទអរគុណបងប្អូនចាំខ្ញុំរកអគុយធំមកសិនអគុយឡានខ្ញុំមកសាកហើយចាំធ្វើคลิปមួយទៀតអានេះខ្ញុំកំពុងសាកអាគ្រឿងនេះសិនអាគ្រឿងមុនហ្នឹង សាក់មួយយ៉ាងទៀតណាក្បួនវាមួយយ៉ាងនេះអានេះក្បួនវាយកយក AC មកទាញ DC ហើយយកភ្លើង DC យកគុយ DC ចេញពីគុយបញ្ចូលទៅ Anxivator កាត់ជា AC ចូលអានេះវិញហើយអញ្ចឹងវិលទៅវិលមកជួយគ្នាអញ្ចឹងទៅឲ្យភ្លើងនៅសល់យើងយកមកប្រើការបាទវាក្បួនតែមួយចេញមកវាក្បួនយើងធ្វើមិនក៏ដោយបាទធ្វើក្បួនអីក៏ដោយមិនក៏ដោយ ឲ្យតែមានភ្លើងសល់មកប្រើតែប៉ុណ្ណឹងគឺមុខសម្ដៅរបស់យើងឲ្យមានភ្លើងមកប្រើបាទធ្វើមិនក៏ដែរឆ្នៃឆ្នៃបងប្អូនអើយគិតគិតខ្ញុំក៏ចង់ធ្វើឲ្យកើតដែរមួយឆ្នាំភ្លើងដាច់តែមួយម៉ោងអីនិយាយពីចង់មូម៉ៅតែហ្មងហើយចុះបើដាច់បើដាច់ភ្លើងមកដាច់មួយយប់3ដងអីយ៉ាងណាដែរអានេះមួយឆ្នាំពីរឆ្នាំដាច់ម្ដងនៅខែភ្លៀងផ្ទះបាញ់ខាងខ្លាំងដាច់អីមិនសល់ថ្ងៃ សល់ថ្ងៃពីផ្ទះបាញ់ហូបហូបភ្លើងដាច់មួយម៉ោងជាងតែដំណឹងខ្ញុំមានអាអង់គ្រីទ័រហ្នឹងហើយខ្ញុំដាក់អាគុយទៅដាក់ភ្លើងវិញនោះខ្ញុំឆ្នៃភ្លើងកញ្ចក់ទូទស្សន៍អីបានបើតែតែថាយើងដាក់ចង្ហាលអីអត់បានទេតែពន្លឺក្នុងផ្ទះអត់ដាច់ទេបាទអរគុណ